ខ្ញុំប្រកករណាមិនដែលបៀតបៀនគេតែខ្ញុំប្រកករណាត្រូវ គេបៀតបៀនវិញ ធ្វើឲ្យខ្ញុំប្រកករណាមានកំហឹងខ្ញុំប្រកករណា ដឹងថាវាបាប ក្នុងចិត្តតែទុកមិនបានសោះខ្ញុំព្យាយាមស្ដាប់ព្រះធម៌ស្ដាប់ព្រះអង្គទេសនា ដើម្បីឲ្យស្ងប់ចិត្តតែធ្វើបានតែមួយគ្រាប៉ុណ្ណោះតើខ្ញុំត្រូវតាំងចិត្តបែបណាទៅវាអាចឈ្នះចិត្តខឹង អឺចិត្តខឹងនឹងវាមិនមែនមានតែញោមទេណាអ្នកណាក៏មានឲ្យតែពុទ្ធជនឬថាអរិយបុគ្គលថ្នាក់ក្រោមនោះក៏មានតោមនោះខ្លះដែរឲ្យដឹងថាវាមានធម្មតាអញ្ចឹងជារោគប្រចាំចិត្តរបស់ពុទ្ធជនគ្រប់គ្នាដែលមិនតន់ជាប៉ុន្តែយើងត្រូវតែព្យាបាល ទោះបីជាវាជារោគរ៉ាំរ៉ៃយ៉ាងណាក៏នៅតែត្រូវព្យាបាលហើយញោមលើកនឹងត្រូវហើយត្រូវហើយថាម៉េចថាអឺខំព្យាយាមស្ដាប់ធម៌ខំព្យាយាមទប់ដែរតែទប់បាន តែមួយរយៈមួយគ្រាប៉ុណ្ណោះអាហ្នឹងវាអញ្ចឹងហើយដូចអាត្មាលើកបាញ់មិញថារោគហ្នឹងវាឈឺយូរហើយ នៅពេលដែលយើងលេបថ្នាំអញ្ចឹងទៅវាអន់មកពេលលេបអញ្ចឹងទៅអស់អំណាចថ្នាំ វាឈឺទៀតវាជាធម្មតាអញ្ចឹងពីព្រោះមេរោគហ្នឹងវាមានច្រើនដំណាក់កាលមួយហៅថាជាកិលេសណាថ្នាក់ក្រោតក្រៀតហៅថាវិតកមកិលេសខឹងមិនមែនធំតែខឹងក្នុងចិត្តទេវាចេញតាមពាក្យសម្ដីកោងកាចឬក៏រនងរណាងតាមផ្លូវកាយអឺមួយទៀតវានៅក្នុងចិត្តអ្នកខ្លះអត់មត់ទេណាអត់មត់ទេនៅស្ងៀមស្ងៀមប៉ុន្តែចិត្តនៅក្តៅងុំ អ្នកខ្លះទៀត ចេះពិចារណា ច្រើនអញ្ចឹងទៅវាក្រាបចិត្តខឹងហ្នឹងវាស្ងប់ទៅប៉ុន្តែមិនមែនបានន័យថាវាអស់ទេវាទៅជាអនុស័យដេកត្រាំប៉ុន្តែសម្រាប់ពុទ្ធជនយើងនេះ ធ្វើយ៉ាងណាឲ្យវាអស់ខឹងតែម្ដងធ្វើយ៉ាងណាឲ្យទុកចិត្តខឹងនឹងឲ្យអស់តែម្ដង មិនបានទេមិនអស់ទេបើអស់ព្រះអរហន្តហើយបើអស់ព្រះអនាគីហើយ ត្រឹមសកទាសោតាមកចុះពធជននឹងអត់អស់ទេពូជតោសៈនឹងដល់ទៅអនាគាឡើងលើរហូតដល់ព្រះរហន្តបានអស់អញ្ចឹងបើវាមិនអស់វានៅ កើតអត់ថាវានៅតែកើតវាកាន់តែខុសគ្នាទាំងថាតោសៈរបស់អរិយបុគ្គលថ្នាក់ក្រោមសោតាសកទាអត់មាន បង្កប់ដោយអកតេនោះនឹងទេតែតោសៈរបស់ពុទ្ធជនយើងហ្នឹងវាជាប់ជាមួយនឹងតោសៈហ្នឹងហើយជាតោសាកតេទៀត ចឹងវាត្រូវតែធ្វើម៉េចវាត្រូវតែថ្នមសុខភាពរបៀបដូចយើងឈឺណាទល់តែថ្នមថ្នមសុខភាពហើយបរិភោគអាហារហ្នឹងគឺអាហារណាដែលវាទាស់នឹងសុខភាពហ្នឹងក៏វាតមដែរដូចចិត្តយើងក្តៅអីចឹងដូចអាកុំឧស្សាហ៍រស់រឿងរហែតឲ្យវាកើតរឿងពេកដូចអីឆង្កានគាត់ថាអីបើចិត្តនៅក្តៅចិត្តនៅក្តៅពិតកុំចិត្តអ្នកជេរ បើចិត្តនៅស្នេហ៍គុំក្បែរស្រីមុំនឹងអញ្ចឹងវាឆ្លងលឿនណាស់អានឹងវាមានពូជរបស់វាអញ្ចឹងប៉ុន្តែការដែលយើងគ្រាន់តែចេះអត់ធ្មត់ធម្មតា ធម្មតាយើងមិនសិក្សាស្ដាប់ឲ្យរឿយរឿយឲ្យញយញយវានៅតែខ្លាំងវានៅតែក្រាស់អញ្ចឹងទល់តែវឹកហាត់ពិចារណាជាមួយនឹងការស្ដាប់នឹងផងហើយឃើញអានិសង្សរបស់វានឹងបច្ចុប្បន្ននឹងទល់តែអឺញោមស្ដាប់បណ្ដា សិក្សាបណ្ដើហើយវឹកហាត់បណ្ដើគ្រប់យ៉ាងត្រូវតែមានការវឹកហាត់បងដូចគេហាត់សៀកអញ្ចឹងណាយើងធម្មតាទៅហែកជើងម្ដងឲ្យវាត្រង់ភ្លឹងឬក៏ងัวដូចគេនោះវាទៅវាមិនរួចទេទម្រាំតែគេពុតគូតយកមកដាក់លើក្បាលនឹងបានហាត់តាំងពីទូចទូចមកទម្រាំទៅបានអញ្ចឹងយើងចិត្តថាអីអស្ចារ្យណាស់អស្ចារ្យអស្ចារ្យអីយើងបើហាត់នោះបានដូចតែគ្នាហ្នឹង ផ្លូវចិត្តដូចគ្នាចឹងវាកើតពីការវឹកហាត់ដូចតែគ្នាទេហើយដល់ពេលវាបានអត់ធ្មត់បានជាមួយនឹងអារម្មណ៍ទាំងឡាយគ្រប់គ្រងបានហើយ យើងនឹងស្គាល់សេចក្តីសុខថាការមិនកើតទុកព្រោះពាក្យចាក់រុករបស់អ្នកដតីនឹងវាសុខប៉ុណ្ណាមិនមែនដោយការទ្រាំទេអាការទ្រាំនឹងគ្រាន់តែជាចំណុចចាប់ផ្ដើមទេតែការយល់ទៅវិញយល់ឃើញណាយល់ឃើញទៅវិញ ព្រោះទោសៈនឹងវាកាចដូចពស់អាសេរពឹសអញ្ចឹងកាលណាពន្លឺបញ្ញាកាន់តែកើតឡើងយូរយូរយូរទៅអាចិត្តនឹងវានឹងរួញជាមួយនឹងទោសៈនឹងតែម្ដងជាមួយនឹងអាសេចក្តីក្រោតជាមួយនឹងកិលេសនឹងរួញដោយខ្លួនឯងឧទាហរណ៍ថាដំបងសំដែងធោះទៅឲ្យអត់ធ្មន់ទៅឲ្យខន្តីទៅណាមនុស្សភាកច្រើនត្រឡប់មកវិញខន្តីខន្តីទ្រាំមិនបាន ឡៃតខន្តីក៏យកដីអស់បានដីណានៅទៅយល់ថាខន្តីទៅជាអស់ដី មនុស្សខន្តីទៅជាការពារប្រទេសមិន បាន មនុស្សខន្តីទៅជាមនុស្សទុនខ្សោយយល់អញ្ចឹងណាយល់យល់អត់ល្អព្រោះមិនយល់ដល់គោលដៅធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងកិលេសនឹងប្រៀបដូចជាពស់អសិរពឹសអញ្ចឹងឧទាហរណ៍ថា កូនក្មេងដែលមិនស្គាល់ពោះអាសេរពឹសនឹងថាជាស្អីវាចាប់យកមករុំកវាហើយវាថាជាគ្រឿងអលង្ការរបស់វាហើយយើងចង់ឲ្យកម្ចាត់ពោះនឹងចេញចង់ឲ្យបោះពោះនឹងចេញវាយំអីអលង្ការរបស់អញខ្សែករបស់អញយកទៅណាប៉ុន្តែនៅពេលដែលក្មេងហ្នឹងធំឡើងបន្តិចឡើងបន្តិចបន្តិចបន្តិចបន្តិចដឹងស្គាល់ច្បាស់ថាពោះហ្នឹងជាពោះអាសេរពឹសដល់ដឹងច្បាស់ទៅសួរថាលំបាកក្នុងការលះវាអត់ថាអត់លំបាកទេគឺលះដោយស្រឡះតែម្ដងអញ្ចឹង ការលះអកុសលនេះមិនមែនលះទ្រព្យលះសម្បត្តិមិនមែនលះទឹកលះដីមិនមែនលះប្រទេសជាតិឯណាអត់ទេ ការយល់មិនដល់វាទៅ ជា ប្រតិកម្មហើយដូចឆ្នាំវាមានគុណសម្បត្តិរបស់វាណាតែបើលេបមិនត្រូវវាប្រតិកម្មយ៉ាងណាមិញអ្នកស្ដាប់ធัวដូចគ្នាចឹងស្ដាប់មិនស្រួលប្រតិកម្មមកប្រតិកម្មថាមកពីរហូតដល់យើងចាត់ទុកថា អ្នកដែលកាន់ធัวពុទ្ធនឹងជាមនុស្សទុនខ្សោយហើយ ជាហេតុនាំឲ្យបាត់បង់ទឹកដីឬក៏នាំឲ្យ គេមើងងាយអីចឹងចុះយើងមិនព្រមរៀនមិនព្រមរៀនចិត្តតែស្ដាប់បហើប្រយោល ប្រយោលយើងមើលតួយ៉ាង ដូចនិទានរបស់ព្រះបរមពោធិសត្វអីមើលកើតជាមហោសុតអីហ្នឹងមើលការសន្សំបារមីរបស់លោក មិនយកអាការច្បាំងនឹងជាធំប៉ុន្តែលោកសម្បូរដោយអីសម្បូរដោយប្រាជ្ញាសម្បូរដោយគន្លឹះសម្បូរដោយឧបាយក្នុងការដោះស្រាយ រកសន្តិភាពឃើញណាអញ្ចឹង តាមដែលអាត្មាមើលសពថ្ងៃហ្នឹងយើងហាក់ដូចជាថា បើមិនចេះជេរដូចជាមិនចេះស្រឡាញ់ប្រទេសជាតិអញ្ចឹងតាមដែលអាត្មាមើល comment នៅក្នុង page ក្នុងអីហ្នឹងដាក់ទៅលើថាបើបើបើមនុស្សមិនចេះជេរមនុស្សនឹងអត់ចេះស្រឡាញ់ជាតិទៅជាអញ្ចឹងណាតែស្រឡាញ់វាទល់តែចេះជេរបានបានស្រឡាញ់កើតបានថែរក្សាកើតមិនមែនអញ្ចឹងទេ អញ្ចឹងព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គសម្ដែងធัวព្រះអង្គណែនាំមនុស្សក្នុងពិភពលោកបានដល់ចេះជេរហ៎មិនអញ្ចឹងទេកុំយល់អញ្ចឹងសិក្សាឲ្យល្អបន្តិចទៅខន្តីនឹងស្អីធ្វើឲ្យមនុស្សទន់ខ្សោយថាអត់ទេឥឡូវមិនបាច់និយាយអីទេសូម្បីតែការនិយាយគ្នាក៏ដោយ មនុស្សអត់មានសេចក្តីអត់ធន់ណានិយាយកាន់តែច្រើនខុសកាន់តែច្រើនក៏ប៉ុន្តែមនុស្សដែលមានសេចក្តីអត់ធន់និយាយមិនងាយខុសទេ និយាយមិនងាយខុសពីព្រោះអីពីព្រោះ ពេលណាសង្កត់ចិត្តបាន បញ្ញារមែងរបើកឡើងសម្លឹងមើលមុខមើលក្រោយ ក្នុងការនិយាយបានល្អវាអត់សាងកំហុសអញ្ចឹងសេចក្តីអត់ធន់ដែលហៅថាខន្តីនេះមិនមែនទៅសម្រាប់ខ្លួនឯងទេមិនមែនទៅធ្វើឲ្យខ្លួនឯងជាមនុស្សអន់ទេ គឺសម្រាប់ចិត្តក្រោតសម្រាប់ចិត្តអាក្រក់ដូចគ្នានឹងថ្នាំដែលដាក់ទៅទៅសម្រាប់មេរោគអញ្ចឹងណាវាអត់មានទៅសម្រាប់សុខភាពទេ ខន្តីដែលថាដូចជាថ្នាំល្វីងហ្នឹងវាចូលទៅក្នុងខ្លួនយើងទៅសម្លាប់អីថាទៅសម្លាប់មេរោគអញ្ចឹងសម្លាប់មេរោគធ្វើឲ្យខ្លួនយើងខ្សោយទេថាអត់ទេវាងាប់តែមេរោគទេអញ្ចឹងណាវាងាប់តែមេរោគទេតែសុខភាពយើងល្អវិញយើងមានកម្លាំងវិញស្លាប់តែមេរោគទីតាអញ្ចឹងលោភៈទោសៈនេះវាជាកិលេសវាជារោគផ្លូវចិត្តកាលណាចិត្តមានរបួសកាលណាចិត្តកើតទុក្ខប្រាជ្ញារបស់យើងនឹងក៏ថមថយដែរ វាអត់ខ្លាំងទេសម្រាប់ចិត្តអីក៏មិនសូវបានល្អដែរ អញ្ចឹងកាលណាចិត្តនឹងមានសភាពសុខចិត្តនឹងមានសភាពស្ងប់កុសលធម៌ចម្រើនឡើងប្រៀបដូចជាទឹកដ៏ថ្លាដែលមានសភាពនឹងនឹងកកធ្លាក់ទៅក្រោមហើយយើងរមែងមើលឃើញដល់បាតទៀងគឺបើកភ្នែកបញ្ញានឹងងើបមើលឃើញបញ្ហាថាត្រូវដោះស្រាយយ៉ាងណាអញ្ចឹងរាល់ការដោះស្រាយទាំងឡាយព្រះសម្មាសម្ពុទ្ធមិន បានយកកំហឹងយកទៅដោះស្រាយទេក៏ប៉ុន្តែព្រះអង្គមានបញ្ញា ជាការដោះស្រាយភ្នែកគឺបញ្ញាណានៅក្នុង ពាហុងគៀថា8សួរថាព្រះអង្គឈ្នះនឹងឈ្នះដោយសារអីអត់មានឈ្នះដោយអំពើអាក្រក់មួយទេឈ្នះមាដោយអីដោយទានបារមីឈ្នះចិញ្ចាដោយពាក្យសច្ចៈឈ្នះអលវយៈដោយសេចក្តីអត់ធន់ឈ្នះដល់ស្អីសច្ចជាកនិគ្រននឹងដោយបញ្ញាអីជាដើមហ្នឹងសិតតែឈ្នះដោយធម៌ល្អទាំងអស់ពីព្រោះអីពីព្រោះព្រះអង្គបានកំចាត់នៅសេចក្តីអាក្រក់ក្នុងចិត្តអស់ហើយដូច្នេះវាអត់ចាំបាច់សាង កំហុសថ្មីដើម្បីទៅឈ្នះអ្នកដតីទេ ឥឡូវវិលមកសំណួររបស់ញោមវិញថាធ្វើយ៉ាងណាណោះធ្វើយ៉ាងណាដើម្បីទប់ចិត្តខឹងទីមួយត្រូវព្រមសិនថា ជំងឺខឹងហ្នឹងវាកើតយូរហើយកើតច្រើនសង្សារវត្តមកហើយយើងកុំអោយវាវាឆាប់ឈប់ខឹងដោយងាយនោះត្រូវទទួលព្រមអាហ្នឹងបើញោមជើងកាលមិនចង់ខឹងជើងកាលខឹងគេហើយជេរគេហើយដល់ហើយតូចចិត្តខ្លួនឯងទៀតគួរអញ្ចឹងសោះអាហ្នឹងក៏ជារោគមួយទៀតដែរទីមួយត្រូវយល់ថារោគហ្នឹងកើតយូរហើយ អញ្ចឹងជាមួយនឹងโรคដែលវាកើតយូរហើយញោមត្រូវព្យាយាមរឿយរឿយដូចកើតរបេងអញ្ចឹងរបេងមិនមែនโรคឈឺមួយផ្លេតទេវាឈឺយូរអញ្ចឹងជាមួយនឹងโรคដែលឈឺយូរគឺត្រូវព្យាបាលយូរដែរហើយព្យាបាលនឹងជាប់លាប់ទៀតមិនអាចដាច់បានទេយ៉ាងណាមិញការព្យាយាមអប់រំចិត្តរបស់យើងហ្នឹងណាដំបូងឡើយគឺពិបាកណាស់ពិបាកញោមត្រូវដឹងថាដូចលេបថ្នាំអឺ ល្បែងជាដើមមិនមែនជារឿងស្រួលទេឲ្យតែរបៀបរោគរ៉ាំរ៉ៃមិនមែនស្រួលទេតែដល់ទៅវាជាតិគឺយើងនឹងបានសុខភាពល្អទ្រាំមិនបានអានឹងដាច់កដាទីវានឹងលប់លើសដើមយ៉ាងណាមិញការប្រតិបត្តិធម៌ក៏ដូចគ្នាចឹងដែរព្យាយាមដឹងព្យាយាមដឹងឲ្យស្គាល់ថាស្អីជាកិលេសស្អីជាបាបអកុសលយូរយូរយូរយូរយូរទៅញោមនឹងឃើញអានិសង្សសុខនៅបច្ចុប្បន្នហ្នឹងណាវាមិនចាំបាច់ទៅអនាគតទេ ហើយមិនមែនបានន័យថា កំចាត់បងនៅសេចក្តីខឹងក្រោធហើយយើងនឹងវាទៅជាមនុស្សសងំសុខម្នាក់ឯងមិនមែនទេអញ្ចឹងព្រះរហន្តដែលលោកអស់ការខឹងក្រោធនឹងមនុស្សសងំសុខអស់ហើយមិនមែនអញ្ចឹងណាយើងយល់តែមួយចំហៀងមួយចំហៀងប្រៀបធៀបទាំងចិត្តយើងណាហ្នឹងវាយើងជាតតេដៀលគេបើព្រះសម្មាសម្ពុទ្ធអស់ខឹងអស់ក្រោតអស់លោភអស់លន់ហើយព្រះអង្គសង្ងំសុខយើងមិនបានស្ដាប់ធម៌ទេព្រះអង្គទៅពៀនបាត់ហើយប៉ុន្តែសេចក្តីករុណាកើតឡើង ករណានឹងគិតពីសេចក្តីទុក្ខរបស់គេឃើញទេនឹងតើព្រមឲ្យខ្លួនឯងលំបាកអាព្រមឲ្យខ្លួនឯងលំបាកនេះមិនមែនជាកិលេសទេដោយសារមាននៅករណាធ្វើអំពើជាប្រយោជន៍ដល់អ្នកដទៃជាមួយរឿងប្រទេស ជាតិអីក៏ដូចគ្នានេះព្រះអង្គព្យាយាមសម្ដែងធัวសម្រាប់អប់រំបរិជា សម្រាប់មន្ត្រីសម្រាប់ស្អីស្អីហ្នឹងសួរថាព្រះអង្គជាអ្នកគ្រប់គ្រងទេថាអត់ទេប៉ុន្តែព្រះអង្គនៅតែសម្ដែងធัวដើម្បីប្រយោជន៍សុខដល់ប្រជាជនអញ្ចឹងម្យ៉ាងទៀតញោមត្រូវដឹងថា ការដែលយើងមិនបៀតបៀនគេនឹងគឺល្អលេខ1ហើយហើយម្យ៉ាងទៀតត្រូវគេបៀតបៀនយើងអានឹងវាជារឿងធម្មតាណាញោមយើងត្រូវសិក្សាឲ្យដល់ថាខ្ញុំមានតែបៀតបៀនគេណាមិនក៏គេមកបៀតបៀនខ្ញុំយើងចេះតែទន្ទិញទន្ទូអញ្ចឹងវាសន្សំនៅអាទុកដាក់ខ្លួនឯងយើងត្រូវប្រៀបធៀបថាបុគ្គលដ៏ល្អក្នុងលោកគ្មានពីណាល្អប្រហែលព្រះសម្មាសម្ពុទ្ធទេប៉ុន្តែសួរថាព្រះអង្គត្រូវគេបៀតបៀនអត់ព្រះអង្គត្រូវគេបៀតបៀនអត់ព្រះអង្គត្រូវគេជេរច្រើនជាងយើងទៀត នេះជាចំណុចមួយដែលធ្វើឲ្យអាត្មាអាចគ្រប់គ្រងខ្លួនឯងបានដោយសារអីនៅពេលដែលមានពាក្យប៉ះពាល់មកដល់អាត្មាណាអាត្មាតែងនឹកដល់តំណឹងថាបើយើងប្រៀបខ្លួនយើងទៅជាមួយព្រះសម្មាសម្ពុទ្ធវិញទៅយើងជាសម្រាមនៅទីណាហេតុអីក្រានគេប៉ះពាល់យើងបន្តិចមិនបានសម្បីព្រះសម្មាសម្ពុទ្ធណាជាអគ្គបុគ្គលក្នុងលោកត្រូវគេជេរគេប្រមាថព្រះអង្គនៅតែញញឹម ដោយព្រះអង្គបានដាក់ប្រតិថាសត្វលោកល្ងងសត្វលោកមិនដឹងទៅធ្វើអំពើបែបហ្នឹងព្រះអង្គអត់មានបន្ទុះតបតទេ ហើយប្រសិនបើយើងលើកចិត្តឲ្យវាខ្ពស់បន្តិចណាយើងនឹងសប្បាយចិត្តញាតិញោមសប្បាយចិត្តដេកលក់ពីមុនខ្មែរអត់យល់ទេ អត់យល់ថាពាក្យដែលចាស់ចាស់និយាយតគ្នាថាយើងជេរគេយើងដេកអត់លក់ដល់គេជេរយើងយើងដេកលក់ដូចជាមិនចង់ទទួលស្គាល់ទេពាក្យហ្នឹងតែដល់ទៅសិក្សាអប់រំចិត្តខ្លួនឯងទៅតាមនឹងមើលទៅឃើញអញ្ចឹងមែនហើយអាត្មាមានបទពិសោធន៍អញ្ចឹងមែននៅពេលដែលអាត្មានិយាយអីមិនសមរម្យដាក់គេណាចិត្តតែដេកមកគិតថាពាក្យនេះខុសមែនគួរនិយាយយ៉ាងណាឲ្យវាត្រូវឬក៏ត្រូវសុំទោសគេពីព្រោះពាក្យហ្នឹងវាលើសលុះលើគេមែនក៏ប៉ុន្តែដល់តែពាក្យសម្រាប់ពាក្យមកលើយើងវិញវាអត់មានបញ្ហាទេកុំឲ្យយើងបន្ទោសត តែប៉ុណ្្នឹងចប់ហើយអាត្មាលើករឿងមួយអកោសកៈព្រាមនឹងខឹងព្រះសម្មាសម្ពុទ្ធដល់តែខឹងព្រះអង្គជេរព្រះអង្គ500គាថាមកគាថា32មិត្តជេរទល់ទៅហត់បានព្រះអង្គសួរតែអញ្ចឹងសម្រាប់សិនតថាគតសួរព្រះអង្គគង់ឲ្យជេរអញ្ចឹងចង់បញ្ជាក់បន្ថែមថាការដែលមិនខឹងក្រោតមិនមែនបានន័យថាមិនរវល់ទេព្រះអង្គនៅតែរវល់ប្រោសនឹងនឹងទល់តែបាន ឃើញទេនៅតែតាមប្រុសនៅនឹងទល់តែបានឃើញថានៅនឹងអាចនិយាយបានប៉ុន្តែចលោតតតងដំបងអានឹងធ្វើម៉េចកិលេសវាដឹកមុខប៉ុន្តែបើបញ្ចូលនៅការយល់ដឹងទៅនៅនឹងគង់តែប្រុសបានប៉ុន្តែព្រះអង្គមិនជាសេចក្តីអាក្រក់ទៅវិញតែប៉ុណ្ណោះនេះគឺជាភាពអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសួរថាមនាលព្រាមព្រាមកាចម្លឹងម្លឹងដែលមានភ្ញៀវទៅលេងផ្ទះដែរថៃមានខ្ញុំជេរតែព្រះអង្គឯងតាក្រៅពីព្រះអង្គឯងខ្ញុំមិនជេរណាអឺចឹង តថាគតសួរចុះបើ មានគេទៅលេងផ្ទះចឹងដែលដាក់ផ្លែឈើឬក៏ម្ហូបអាហារអីឲ្យភ្ញៀវបរិភោគដែរថេមិនដាក់ចុះបើភ្ញៀវគេថា ខ្ញុំទៅតែពិសាឆ្អែតតឹងពោះឡើយទេ ខ្ញុំអត់អាចពិសាថែមទៀតបានទេអញ្ចឹងព្រាមឯងយកផ្លែឈើនឹងទៅណាអេបើគេមិនពិសាទេ ខ្ញុំទុកពិសាខ្លួនឯងទៅ ត្រូវហើយព្រាមព្រាមជេតថាគតណា ដោយបំណងថាបញ្ជូនពាក្យជេរនឹងឲ្យតថាគតឲ្យតថាគតឈឺឲ្យតថាគតនឹងចុកចាប់ដោយសារពាក្យជេររបស់ព្រាមប៉ុន្តែតថាគតនឹងឆ្អែតហើយក្នុងចិត្តរបស់តថាគតនឹងឆ្អែតដោយបៃតៈឆ្អែតដោយសេចក្តីល្អវាអត់មានចន្លោះទៀតទេពេញដោយសេចក្តីល្អហ្នឹងវាពេញអត់មានចន្លោះណាសម្រាប់ដាក់សេចក្តីអាក្រក់ហ្នឹងទៀតទេអញ្ចឹងពាក្យជេរហ្នឹងវាអត់បានចូលមកក្នុងហរតិរបស់តថាគតទេវានៅតែក្នុងពោះព្រាមឯងនោះ ប៉ុណ្ណឹងជាដើមរឿងនឹងមានតទៅទៀតណាលើកខ្លីប៉ុណ្ណឹងចុះនេះចង់និយាយថាបើយើងយល់ទៅនឹងបន្តិចញោមនឹងអាចកាត់បន្ថយអាការខឹងឬក៏ការតូចចិត្តពេលដែលគេបៀតបៀនឬក៏គេជេរបន្តិចឲ្យយើងហ្នឹងណាហើយនឹងកើតការសប្បាយចិត្តឃើញថា មនុស្សដែលកំពុងជេរយើង គឺមានបំណងចង់ឲ្យយើងឈឺប៉ុន្តែបើយើងមិនឈឺមិនបានន័យថាមុខក្រាស់នេះណាមុខក្រាស់រឿងផ្សេងមុខក្រាស់នឹងធ្វើអាក្រក់ឲ្យនៅតែញញឹមទេអានឹងគេហៅមុខក្រាស់ប៉ុន្តែយើងអត់បានខុស គេជេរខុសហើយយើងអត់បានកោតទុកពីព្រោះពាក្យគេជេរដោយយល់ថាវាអត់ត្រូវដូច គេថាទេយើងអត់បានឈឺដោយពាក្យគេទេអញ្ចឹងអ្នកឈឺគឺនរណាគឺអ្នកជេរឃើញទេអ្នកជេរទេជាអ្នកឈឺគេចាក់ចុចយើងឲ្យទាស់គ្នា កាលណាយើងមិនទាស់គ្នានរណាជាអ្នកលំបាកអ្នកចាក់ចុចនឹងឯងតែបើយើងទាស់គ្នាដូចអ្វីដែលគេចាក់ចុចយើងមានន័យថាលំពេងមាត់របស់ គេនឹងបុកបានប្រយោជន៍ហើយ គេជេរយើងគេបង្អាប់យើងគេឌឺឲ្យយើង គឺគេចង់ឲ្យយើងឈឺប៉ុន្តែប្រសិនបើយើងយល់ដឹងថាអូនៅនេះបំរងធ្វើឲ្យអញឈឺចាប់ហើយតែយើងអត់បានឈឺចាប់យើងអត់យកខ្លួនទៅរងប្រៀបដូចជាឃើញគេកាន់ដែកដុំក្តៅមួយចោលមកលើយើងយើងអត់សវ៉ាទៅចាប់ទេយើងគិចទៅយើងមិនចង់ចាំបាច់ចាប់គប់ទៅវិញទេអញ្ចឹងអ្នកដែលរលាកគឺអ្នកនោះឯងព្រះអង្គឧទាហរណ៍អញ្ចេះទៅទៀតឧទាហរណ៍ដូចជាបុគ្គល ដែល កាន់គប់ភ្លើងដុតយ៉ាងសន្ធោសន្ធៅហើយរត់ទៅអុជទឹកសមុទ្រ ឲ្យរីងស្ងួតឲ្យឆេះពេលដែលរត់ទៅនឹងអ្នកនឹងត្រូវអាដាតភ្លើងជះមកលើ ខ្លួននឹងមួយយ៉ាងយកទៅដុតដោយបំណងថាឲ្យសមុទ្រនឹងរីងប៉ុន្តែគ្រាន់តែញុចទៅអាលុតអស់លេងរត់មកដុតទៀតរត់មកទៀតទៀតទីបំផុតសមុទ្រនៅតែសមុទ្រឯអ្នកហត់គឺបរោះនោះក៏ប៉ុន្តែ ប្រសិនបើសមុទ្រនោះឆេះមែនសមុទ្រនោះរីងមែនអ្នកនោះទោះបីលំបាកបន្តិចបន្តួចប្រកាសជាសប្បាយចិត្តថាអើអំពើអញបានប្រយោជន៍ហើយ